24កញ្ញា298យកខ្ញុំទៅបាញ់នៅសៀមរាបដាច់ B44 ក្របទៅផ្ទុះតែមួយក្របតែវាមិនងប់ដល់វាមិនងប់ដល់ឈរជើងនៅនោះឈរជើងនៅនោះចុះមកបាញ់ខឲ្យទៅមិនទៅអាហ្នឹងរឿងហើយទៅជឿណាយប់នងភ្លៀងសឹកបាក់មេឃទៅចាក់កពី ទៅចាក់កពីត្រូវត្រង់ថា មានរូបរៈត្រូវគេយក ទៅសម្លាប់តែមិនស្លាប់បែរជាคล้ายទៅជាព្រោះនៅក្នុងកពីថាคล้ายទៅជាស្រេចផែដីបោះគឺទៅជាវាកប់ជួនជាមួយនឹងចិនសែហុងកុងនិយាយអត់តិចទៅចិនសែហុងកុង កាលនោះចំណន់តាសួរស្រុនគាត់នៅរស់ខ្ញុំចេញពីពេលកាំងទៅកលបកូនណានៅលួងម៉ែនៅពេលកាំងក៏មកដល់ ហុងកុងហុងកុងនោះមានចិន41លីកាសិញអីគឺសិតតែគាត់មើលឲ្យហើយមនុស្សច្រើនណាស់ចិន40ម៉ឺនក៏ប៉ុន្តែលុយរបស់គាត់ គឺសល់រាប់រយលានរាប់រយលានគាត់ថាឥឡូវសុំរកគ្រូទាហើយយើងក៏តែតាមគាត់គាត់មើលមុខព្រលឹមឡើងគាត់អត់ឲ្យអីទាំងអស់គាត់មើលមុខ គាត់ថាអ្នកឯងមុនពេលអាយុ46ឆ្នាំដែលឯងជួបការលំបាកក៏ប៉ុន្តែអ្នកឯងអត់មានគ្រោះថ្នាក់អីទេដូចខ្មោចលងចឹងគ្រាន់តែរំខានអ្នកឯងតែ ដូចខ្មោចលងអត់មានណាធ្វើអីតែឯងបាទទេណែអ្នកឯងជួបការលំបាកតែអត់មានអ្នកឯងអ្នកឯងអត់មានបញ្ហាទេ តែ ដូចខ្មោចលងរំខានអ្នកឯងជាប់ប៉ុន្តែចាប់ពីអាយុ46ឆ្នាំ ទៅគឺអ្នកឯងគ្មានតារាធ្វើអ្នកឯងបានទេ ខ្ញុំកើតឆ្នាំ52អញ្ចឹងដល់ទៅឆ្នាំ98វាមិនគ្រប់វាមិនគ្រប់46អញ្ចឹងអាបេមកក្របនោះក៏បាញ់វាទៅបន្តពីដឹងមកឥឡូវពី98រហូតដល់ឥឡូវប្រហែលឆ្នាំហើយមានអាណាធ្វើហ៊ុនសែនកើត លើកលែងតាហ៊ុនសែនធ្វើនាយករដ្ឋមន្ត្រីតលតែឈប់ចង់ធ្វើអឺវាច្បាស់ចិនសែក៏លុបទាយកត់ទាយអញ្ចឹងដែរហើយថែមទាំងចាក់កពីនោះចាក់ត្រូវតង់ហើយយប់នងយប់ព្រលៀងចង់បាក់មេឃ បើសិនកុំភ្លៀងអាចឆេះទាំង4គ្រាប់គឺងាប់និយាយរួមមិនមែនងាប់តែខ្ញុំទេងាប់ច្រើនគ្នាអ្នកជិះឡានកោខ្ញុំបន្តគ្នាហ្នឹងងាប់ទាំងអស់ចុះ B44 គ្រាប់អាចនឹងអ្នកនៅឡាន ទី4ទី5ហ្នឹងអាចរត់ខ្លួនប៉ុន្តែឡានទី1ឡានទី2ឡានទី3ឡានទី4អាចអាចទៅ B44 គ្រាប់បើបាច់ឯងលេងជុំតបបាច់ឯងលេង ព្រោះវាសំខាន់ទៅណាអាគេបាញ់ឯងសោះហ្នឹងហើយរឿងដែលគួរតែសង់តែគួរតែទៅទៅទៅ ដាក់ចេញជាសំណួរហេតុអីខ្ញុំត្រូវទៅមុនគេ នេះជាសំណួរមិនសាមញ្ញតាមធម្មតាអបចាញ់អបភាតិច សំលេងកើអីតែទៅមុនបសំលេងបន្ទាប់ ទៅក្រោយប៉ះឈ្នះឆ្នោតគឺទៅក្រោយគេហើយខ្ញុំបែរជាត្រូវទៅមុន នេះជាសំណួរដែលស្ថិតនៅក្នុងសំណួរមិនមែនហ៊ុនសែនមិនដឹងទេ តែនេះវាជ្រឹងពេកវាជ្រឹងជ្រះឥឡូវសូមឲ្យយល់សូមឲ្យយល់